ស្រណោះវាចាចាប់ដូនតាយំរដូវបិណ្ឌភ្ជុំខ្ញុំក៏យំនឹកស្រុកស្រណោះវាលស្រែនឹកម៉ែនឹកពុករៀបចំដាក់ទុកមិននំអនសោ ស្រេចស្រេចអូនក្តិចផ្កាឈូក បងជួយអុំទូកកុំអោយមុំហត់បងស្ងោអនសមអូនវិចនំបត់នឹកគ្រាកុំសត់យើង